អូខេសួស្ដីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero នៅនគររាជមួយ Hero នេះយើងធ្វើការដាក់លក់ក្នុងតម្លៃ400ដុល្លារណាហ្នឹងហើយតម្លៃ400នេះបើសិនជាកណៃអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអាចធ្វើការចុះបានតិចតួចទៀតអូខេអញ្ចឹងមុននឹងចូលដល់ការ review ខ្ញុំចង់បញ្ជាក់ដែរចំពោះអ្នកទាំងអស់គ្នាចង់ខ្ញុំជួយ review Hero អ្នកទាំងអស់គ្នាជួយគ្រប់លក្ខខណ្ឌខ្ញុំ3ផងរឿងទី1ជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ file team ទេ រឿងទី2ជួយដាក់តម្លៃ hero សមស្របជាមួយនឹង item នៅកំពង់ត្រពាក់ហ្នឹងហើយរឿងទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងឲ្យស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយហ្នឹងអញ្ចឹងគ្រប់លក្ខខណ្ឌតែ3ហ្នឹងទេខ្ញុំនឹងធ្វើការ review ឲ្យអ្នកទាំងអស់គ្នាអូខេអញ្ចឹងកុំឲ្យខាត់ពេលយើងចូលទៅមើលបងប្អូនតា hero ដែលមានតម្លៃ400ដុល្លារនៅនគររាជនេះគឺមាន item ឯខ្លះអូខេ let's go អញ្ចឹងអ្វីដែលយើងមើលមុនគេគឺកម្រិត level អញ្ចឹង hero នេះគឺមានកម្រិត level 93អ្នកបងប្អូនកៅ3ហ្នឹងហើយ ហើយចំពោះ top 1000 hero នេះនៅ top ទី144ហ្នឹងឥឡូវខ្ញុំចូលទៅមុននឹង top ចំមកគៀងចឹងអូខេអញ្ចឹងនៅក្នុង top 1000យើងចូលមើលសិនណាខ្ញុំអត់ទាន់ដឹងថាវាជាប់ top អត់ទេអញ្ចឹងប៉ាក់ BC អញ្ចឹង hero ឈ្មោះមេងកំសត់អត់ជាប់ទេ top 1000ដោយសារ picture hero គឺ96ហើយអញ្ចឹង hero តែ93ទេអូខេ អូខេតោះឥឡូវយើងចូលទៅមើលតា item ទាំងអស់គ្នាអឺនេះគឺជា item hero តម្លៃ400ដុល្លារអញ្ចឹងពេលអ្នកទាំងអស់គ្នាទិញទៅគឺ item មួយតួ hero នេះណានឹងបកគលទៅឲ្យ new player ទាំងស្រុងតែម្ដងណាអូខេអញ្ចឹងគាត់ hero នេះគាត់ពាក់ក្បាល HS បូក15អាវ HS បូក15ខោ HS បូក15អញ្ចឹង hero នេះគឺបានក្បាលអាវខោគឺ HS បូក15មួយឈុតតែម្ដងអញ្ចឹង hero នេះយកទៅគឺដឹងតែលេងតម្លៃ400យកទៅគឺមួយអែមតែម្ដងណាហ្នឹងហើយ អូខេចំពោះ clock គឺគាត់ប្រើ clock លោកខ្សែអញ្ចឹង clock ប្រភេទនេះគឺជា clock ដែលគេ upgrade ចូលតាំងទី3ហើយហ្នឹងហើយអញ្ចឹងនៅពេលដែលយើងប្រើវាមួយគូជំនួយ បានឈាម3200 cut speed 18%រួមជាមួយនឹង copy ប៉ាក់គឺ14%អូខេហើយចំពោះអាវុធគាត់ប្រើអាវុធល្បែ86បូក13 stone critical skill activate រួមជាមួយនឹង attack use enemy 3% អូខេតាតូនេះគឺ strength VAT អឺប្រភេទតាតូឈាមគឺបូក15 perfect តែម្ដងណាអូខេតាតូនេះគឺ perfect ដូចគ្នាបូក15 strength VAT strength VAT perfect បូក15 strength VAT perfect បូក15 strength VAT perfect បូក15អូខេតាតូគឺបូក15មួយចុចតែម្ដងនិយាយទៅ hero នេះគឺបូក5 10ពីក្បាលដល់ចុងជើងហ្នឹងអ្នកទាំងអស់គ្នានេះណាអេមែនតើ អូខេហើយចំពោះ clock គឺជាប្រភេទ clock goal ដែលវាតម្លើង strength 9 IT 2 VAT 18 AGI 14រួមជាមួយនឹង OBS 20 clock ក្រោមគឺ strength 16 IT 17 VAT 4 AGI 19 OBS 19អាកប់កប់តែម្ដងអាក្រោមនេះអូខេហើយ clock goal នៅពេលដែលយើងប្រើវាមួយគូវាទទួលបានឈាមរួមជាមួយនឹង MP គឺ15%សៀវភៅគឺ 4ភាគ10លវ៉ែលភាគរយទី1 81ភាគរយទី2 25ភាគរយទី3 89រួមជាមួយនឹងភាគរយទី4គឺ71%អាជីលមុន10លវ៉ែលមិនស្អាតតែម្ដងណាបបក្បាលលវ៉ែល3 OBS VAT បបខោលលវ៉ែល3អបបអាលវ៉ែល3បបខោលលវ៉ែល3អញ្ចឹង hero នេះគឺនិយាយទៅ គឺអាចធីមអ្នកនរតែយូរទៅគឺមិនចាំបាច់សេរីទៀតទេបបលវ៉ែល3មួយឈុតអីណា តាតូបុក5 10 item បុក5 10អស់ឲ្យ upgrade ទៀតហើយរួមជាមួយនឹង clock goal អានេះយើងបាច់មើលទេអូខេចំពោះ file element គឺជាប្រភេទ file element level 5អ្នកនរនេះវាតម្លើង attach 120 strength 35 AGI 35 damage 70រួមជាមួយនឹង all 15មួយទៀតនេះអូខេ level 5ដូចគ្នាអឺ attach 120 OBI 35 VT 35 damage 70រួមជាមួយនឹង all 15ដូចគ្នា គាត់ប្រើ2តែម្ដង Excel នេះគាត់អឺ Hero នេះមាន rate 21666តែពាក់ប៉ាប៉ែត16519អូកលហើយ Hero និយាយទៅ គឺកលតែម្ដងហ្នឹងហើយ title ចាក់មកឆ្ងាញ់ណៃនេះហ្នឹងហើយអឺ point merit មានចិត្តຕົងចិត្ត50ម៉ឺនដែរអ្នកនរនេះ49000 1848ចុច1846អានអត់ចង់ដាច់សុង general អឺលាវឡាវ general អូខេហើយចំពោះសិភៅ support មាន Golden Cicada Red Cloud សិភៅនេះសម្រាប់នឹងវៃនឹងអីទេខ្ញុំអត់ខ្ញុំអត់ចេះលេខ BC ទេអូខេ Dam Set Wallet Point Silver កំផុងមាន 706អឺកាអាប់ក្រៅខ្ញុំមិនអាច មើលបានទេដោយសារគាត់ដាក់ក្នុង item អញ្ចឹងណាអូខេឥឡូវយើងទៅមើល item keeper តិចអឺរបស់អីដែលអាចឆែកបានខ្ញុំនឹងឆែកឲ្យអ្នកនរគ្នាមើលនិយាយទៅ hero តម្លៃ400ទិញទៅដឹងតែលេងតែម្ដងមិនចាំបាច់សេរីថែមទេអ្នកនរគ្នាអូខេមានដំរីដបងដបងអានេះមូននេះដបងអីគេនេះដបងអត់5ទៀតតែឃើញតែឃើញនេះ តាអីមានមកផ្លេនេះអូខេកៅអៅក្រៅនេះត្បង7បង9 8បង9 hero នេះខ្វះ85រួចហើយហើយខ្ញុំមើលមាន last skill អត់ប្រហែល level អូខេចំពោះ last skill គឺ10 level ពេញតែម្ដងណាអូកប់សារីតែម្ដងកលហ្មង hero hero តែងទៅយកដឹងឲ្យលេងហ្មងបាច់ចាំសារី item អីទេ រៀបប្រែ IT បន្តិចទៅលេងបានមួយមួយឆ្ងាញ់ដៃហ្មងកវីឆ្កាស់កវីឆ្កាស់ដួលកាប់មុខឆ្កាស់ផ្ដាច់ចោលហ្មងខ្ញុំឆែកអឺនេះអត់កើតកាវក្រៅអត់កើតនឹងមានបានឈុតអូខេនេះមួយទៀតផលីណាសອບមាន15000 15080អូខេខ្ញុំចេញទៅក្រៅក្រុងកូវីឡាស្គីលឲ្យមើលមួយ បៈ BC ឡា skill M ណាហ្នឹងណាគាត់ថា Rascal BC ដូចជាមិនសូវជាឈឺប្រហែលទេអ្នកនរនេះអឺនិយាយទៅជីទូទៅ hero បើសិនកាដែលយើងទិញតម្លៃ400ហើយអាយធីមកប៉ុណ្ណឹងខ្ញុំគិតថាលេងមកសុបាយហើយហើយមិនចាំបាច់ care ច្រើនទេព្រោះអាយធីវាកប់អស់ហើយហ្នឹងហើយយកទៅគឺដឹងតែលេងតែម្ដង